បន្ថែមទៀតដែរបន្ថែមផងពាក្យថាអំពើល្អអាក្រក់ហើយនឹងផលកាលណាបើយើងយល់ទៅនឹងបាន បានការប្រតិបត្តិដតីទាំងអស់បានទៅមុខហើយចម្រើនឡើងហើយអត់សង្ស័យក្នុង ការរស់នៅព្រោះសំខាន់នៅត្រង់ចំណុចណា សាសនាពុទ្ធចិត្តចិត្តចំមកចិត្តចំចិត្តចំយ៉ាងនេះឯងដូច្នេះយើងត្រូវស្គាល់ថាអំពើល្អដូចជាវគ្គធ្វើទៀនការឲ្យទៀនចាត់ជាអំពើល្អមួយអ្នករសាសិលសិល5សិល8សិល10ណែ លើកតួយ៉ាងចឹងមកតាមសិលចឹងណាអង្គុយចឹងអង្គុយធ្វើសិលឬក៏ព្រះអង្គបួសកម្មសិល4សិក្ខាបទ227សិល4អនឹងអ្នកធ្វើល្អណាអ្នកធ្វើភាវនា គេចម្រើនកម្មដ្ឋានហ្នឹងអ្នកធ្វើល្អអ្នកកសាងផ្លូវខ្នល់ណាមានតបមួយទៅកាប់ទៅកាប់យកដីបោកវិគីមកមកចាក់នៅផ្លូវឃើញផ្លូវណាចហុកចហុកចហុកចហុកពិបាកដើរពិបាកជិះកង់ជិះម៉ូតូជិះឡានហើយគេក៏កាន់តគីមួយ យកមករកកាប់ចាក់កាប់ចាក់ដូចយើងធ្វើដំណើរទៅខេត្តស្វាយរៀងអីអត់ទៅកលុកលុកឃើញមនុស្សក្មេងមនុស្សចាស់ជារីមនុស្សអីយ៉ាងមិនកាន់តាគីមកចាក់បើទុកទៅជាគេចាក់ដើម្បីចង់បានលុយអំពីអ្នកធ្វើការងារក៏អំពីអ្នកដំណើរក៏ឈ្មោះថាអំពើល្អរបស់គេដែរនេះអីតែគេទីឡានគេឃើញហ្នឹងគេឲ្យ100 វាឲ្យ500ឲ្យ1000នេះជាផលនៃអំពើល្អរបស់ផងគេណាអ្នកលើកតួយ៉ាងឲ្យឲ្យចេញយីចេះមកកុំឲ្យវាកប់ពេកណានឹងជាខំធ្វើល្អសូម្បីតែធ្វើដំណើរទៅឲ្យប្រើផ្លូវគេលោកយាយផ្លូវហ្នឹងទៅណាទៅផ្សារថ្មីផ្លូវណាទៅផ្សារអូស័យនេះទៅត្រង់នេះមួយនេះជាអំពើល្អរបស់គេមួយឃើញទេ អញ្ចឹងអំពើល្អដឹកមានដល់ប្រដប់ឋានណាអំពើល្អខ្លះកើតនទីឲ្យទៀនអំពើល្អខ្លះកើតនទីកម្មសិលអំពើល្អខ្លះកើតនទីធានារៀនសូត្រអំពើល្អខ្លះកើតនទីធ្វើការងារបំរើបំរាស់មហាជនណាបំរើបំរាស់មហាជនចិត្តតែអំពើល្អទាំងអស់ ស្ដាប់ធម៌ក៏ធ្វើល្អសម្ដែងធម៌បញ្យលធម៌ណែនាំបង្ហាញផ្លូវប្រាប់មនុស្សសត្វទាំងអស់ផ្លូវលើផ្លូវធម៌ឲ្យស្គាល់ថានេះប្រយោជន៍បច្ចុប្បន្ននេះប្រយោជន៍ប្រាក់លោកនេះប្រយោជន៍មកទៀតដូចជាអ្នកកាន់ការប្រទេសតាំងពីព្រះមហាក្សត្ររហូតដល់មកនាយករដ្ឋមន្ត្រី រហូតដល់រដ្ឋមន្ត្រីអនុរដ្ឋមន្ត្រីឬក៏ចវាយខេត្តចវាយស្រុកចវាយឃុំអ្នកធ្វើការងារទាំងអស់ជាសមាជិកសមាសមាជិកានៅក្នុងសភាទាំងអស់ដែលតែងច្បាប់ឲ្យមនុស្សតើស្អីគេហ្នឹងនឹងជាអំពើល្អមកណែអ្នកដែលកាន់ច្បាប់ទៀតថាយុត្តិធម៌ ទៅតាមយត្រានៅក្នុងច្បាប់រដ្ឋធម្មនុញ្ញមានជាង100មាតិកាហ្នឹងវាថាយុត្តិធម៌មួយម៉ាត់ហ្នឹងឯងហៅថាអំពើល្អអញ្ចឹងមកលោកតៃយើងសប្ថ្ងៃនេះមានបង្កើតនៅភាពមួយគេហៅលទ្ធិប្រជាធិបតេយ្យនឹងក៏ជាបច្ច័យនាំឲ្យធ្វើល្អឬក៏សិទ្ធិមនុស្សណា អង្គការសិទ្ធិមនុស្សនឹងក៏ជាអំពើល្អឬអង្គការនេះដែលកំចាត់បងនៅធម៌មួយគេហៅថាវិហិង្សានោះបង្កើតនៅអវិហិង្សាមកនឹងសកម្មភាពទាំងអស់នេះសុទ្ធតែជាអំពើល្អទាំងអស់សម្រាប់ជាតិអញ្ចឹងបានឲ្យចុះបើយើងចាត់ក្នុងប្រយោជន៍វិញប្រយោជន៍ណាគេប្រយោជន៍បច្ចុប្បន្នទឹកខៈធម្មិកថៈណានេះប្រយោជន៍បច្ចុប្បន្នណា ដល់មកដោយលោកយាយលោកតាឡើងម្ដងនេះគេហៅប្រយោជន៍ប្រាក់លោកប្រយោជន៍បរមត្តនេះឡើងឡើងអ្នកធ្វើទៀនសើអីទៅតាមផ្ទះគេឋានសិតតែប្រយោជន៍ប្រាក់លោកដល់លះបង់មកសិក្សាបរមត្តធងអង្គុយភៀមនេះនេះសិតតែប្រយោជន៍បរមត្តប្រយោជន៍អត់បានប្រយោជន៍វា3ហើយព្រះជាម្ចាស់ដែលលោកមានយាមថា សត្ថាទេវមនុស្សសានੰងព្រះអង្គជាគ្រូអាចារ្យរបស់មនុស្សនិងទេវតាណារបស់មនុស្សនិងទេវតាគឺព្រះអង្គជាគ្រូអាចារ្យរបស់មនុស្សទេវតាព្រះអង្គធ្វើគ្រូបដៅទេវតាផងបដៅមនុស្សផងអញ្ចឹងសួររបស់អង្គបដៅទៅនៅពៀនមួយឯងអត់ទេអត់ទេមិនទេ ព្រះអង្គបណ្ដៅសត្វនិយមពីប្រយោជន៍3សត្វណាដែលត្រូវការកសាងជាតិនេះកសាងជាតិបានន័យថាបំរើការងាររដ្ឋបំរើការងារមហាជនបំរើពលរដ្ឋកសិករកម្មករពាណិជ្ជករឧស្សាហករទាំងអស់នេះនឹងប្រយោជន៍បច្ចុប្បន្នព្រះអង្គនៅសម្ដែងរបៀប រស់ស៊ីចំជីវិតយករសាទ្រពរបៀបស្វាគមន៍មិត្តរបៀបបែងចែកប្រសមត្ថត្រូវធ្វើយ៉ាងម៉េចអីយ៉ាងម៉េចណែនេះសុទ្ធតែជាអំពើល្អទាំងអស់នេះលើឡាឲ្យឃើញជាតួយ៉ាងណាតំណាខ្លះល្អរបស់គេអញ្ចឹងគេដើរទៅហើយគេឲ្យលុយ100ទៅលើអ្នកឯងហ្នឹងគេធ្វើល្អចំពោះយើងហើយ អញ្ចឹងយើងបានសេចយើងចង់ឲ្យទៅនោះតើលោកយាយគាត់សរសើរចិនល្អណាស់ណេះផលនៃអំពើល្អគឺត្រង់សេចក្តីសរសើរឲ្យផលព្រៀបនៅពេលដែលគេឲ្យ100ទៅឲ្យផលអញ្ចឹងហ្នឹងគេហៅថាអ្វីដែលពិតណាស់សាសនាពុទ្ធអញ្ចឹងអ่าឥឡូវស្មាននិយាយឲ្យយើងដូចថាផ្លូវលោកឲ្យបានច្រើនតិចចុះដើម្បី ជួយរើគំនិតដល់អ្នកកសាងកតិព្រះលោកសម្ដែងអំពីធម៌ដែលហៅថាបញ្ចសិលាជាបុរាណធម៌ហើយបុរាណធម៌បញ្ញសិលានេះមិនមែនព្រះពុទ្ធបានប្រាស់បានមានបញ្ញសិលានឹងទេបញ្ចសិលានឹងជាធម៌សម្រាប់លោកមកហើយលោកក៏បាលធម៌ជាធម៌សម្រាប់លោក ឬថាជាមនុស្សធម៌ជាធម៌របស់មនុស្សឬថាជាគរុធម៌ជាធម៌ដែលត្រូវគោរពឬថាជាសន្តិកៈធម៌ជាធម៌ស្ងប់គឺសិល5នោះជាបរាមធម៌សូមបីព្រះអង្គកើតនៃជាប្របាទកហៅថាគរុរាជលោកកើតជាស្ដេចហើយក៏សាងប្រទេសនៅក្នុងសម័យនោះដោយសារអំណាចបញ្ញសិល ព្រោះសិល5នេះនឹងគឺថាជាមេត្រាធរក៏ហៅបុរាណធរមានតាំងពីព្រេងនេះមកអត់មានបកកើតច្បាប់រដ្ឋធម្មនុញ្ញអីទាំងអស់អត់មានតែ5ហ្នឹងគ្រប់គ្រាន់តែដល់មនុស្សយើងកលេសច្រើនទៅបើមានច្បាប់រើច្រើនទៅគឺថាគ្រាន់តែទី1មិនសម្លាប់សត្វមិនបៀតបៀនសត្វ ទីពីរមិនធ្វើចោរកម្មរកទីចិញ្ចឹមជីវិតអត់ឲ្យប៉ះពាល់ដល់សម្បត្តិទេទេតាំងពីមរេចខ្ទឹមជីដើមចេកទៅអ្វីអ្វីទាំងអស់លើមកកមកសែនព្រំដីអស់មកដុំអ្វីអ្វីឲ្យតែរបស់គេហួងហែងខែរសាគឺមិនឲ្យតាំងយកឃើញអញ្ចឹងខនឹងវាជាខសម្រាប់មនុស្សជាតិ នៅយើងអត់មានអាណាសម្លាប់គ្នាបៀតបៀនគ្នាដោយដំបងដោយបថៅដោយបំណងដោយរំពាត់ដោយអីអត់ដោយក្របមកសេដោយដើរលងពេងអត់មានទាំងអស់សេចក្តីស្តានត្រានក្នុងក្រុមនៃមនុស្សស្រួលព្រោះអត់មានសេចក្តីភ័យខ្លាចព្រោះនេះដំបងនឹងហៅអាជ្ញាដំបងហៅអាជ្ញាដាវនឹងក៏ហៅអាជ្ញាអាវុធនឹងចំភ្លើងនឹងក៏ហៅអាជ្ញាដល់លើកឡើងធ្វើឲ្យមនុស្សសត្វទាំងអស់នេះភ័យខ្លាច នឹងហៅវិហិង្សាយ៉ាលើកឡើងអាលើកគិតវិធីនឹងហៅវិហិង្សាបៀតបៀតអញ្ចឹងសត្វទាំងអស់ភ័យខ្លាចមិនខុតញាប់ញ័ររត់ទូនពាក់ដោយសារអីដោយសារលើដំបងនេះចុះបើសិនជាលែងលើដំបងលែងលើអាជ្ញាទៅហើយសត្វទាំងឡាយមានសត្វណាភ័យមានសត្វណាភ័យដូចជាសម្ដេចព្រះសង្ឃរាជលោកទៅ បរទេសលោកមានព្រះបន្ទូលលោកធ្វើដំណើរទៅកាន់ប្រទេសគេសត្វទាំងអស់វាមិននៅទាំងស្មានៅទាំងទុំពេញខ្លួនមនុស្សដើរទៅវាអត់ខ្លាចមនុស្សព្រួយព្រោះសត្វនៅស្រុកនោះវាអត់ដែលដឹងរឿងលើកដំបងវាយនេះវាអត់មានភ័យវាអត់មានអាណាសម្រាប់វាបើចឹងសត្វនឹងវារੂមនុស្សមានអីដៃហុចទៅទទួលដូចយើងដូចសត្វឆ្លា ដូចតាតាធ្លាប់ដឹងពីដើមមកមិនអញ្ចឹងទៅអង្គរវត្តអីនោះឬក៏ទៅភ្នំប្រសិទ្ធភ្នំរាជទ្រព្យទៅណាកាន់ចែកកាន់នំប៉័ងទៅដល់ស្វាវាចុះមកទទួលហុយហុចអីមិនបានទៅហ៊ានចេះថាមកអំពីអវិហិង្សានេះមកអំពីមនុស្សនឹងអត់ស្លាប់វាអត់ធ្វើបាបវាតែវាស្រឡាញ់ស្រឡាញ់ទៅហ្នឹងតែឥឡូវមានណាហ៊ានទៀត គាត់ឃើញមនុស្សបោតអស់មកអំពីអីមកអំពីមនុស្សបាញ់វាមនុស្សមានធម៌ហិង្សាណែអញ្ចឹងសេចក្តីភ័យសេចក្តីខ្លាចរន្ធត់ញាប់ញ័ររបស់មនុស្សជាតិឬក៏សត្វទាំងអស់ដែលសារអំណាចនៃអញ្ញាគឺហិង្សាសត្វទាំងអស់បានសេចក្តីទុក្ខរងទុក្ខរងទុក្ខទឹកភ្នែកគ្រឿងក្រំរហូតដល់អាយុខ្លី រហូតដល់មានពៀនគ្នា ម៉ែឪឯងសម្លាប់ម៉ែឪអញអញ្ចឹងកូនវាតាមសម្លាប់វិញហើយដល់អញ្ចឹងទៅចងពៀគ្នាណាសម្លាប់អាដល់កូនសម្លាប់ឪអនុមានកូនមួយនោះខឹងទៅសម្លាប់កូនហ្នឹងវិញហើយកូនមកមានចៅមនុស្សយើងទាំងអស់គ្នាដល់សម្លាប់ទៅសម្លាប់មកវិញ្ញាណទាំងអស់សុទ្ធតែវិញ្ញាណប្រកបទៅដោយពីរ ម្ល៉េះហើយមនុស្សយើងទាំងអស់គ្នាត្រូវអាយុខ្លីដោយសារហិង្សាណាដោយសារហិង្សាអញ្ចឹងដល់ពេលរសាសិលបាណារិសាសាវេរមណីមួយឈ្មោះថាកំចាត់បងនៅហិង្សាឈ្មោះថាមេត្តាកើតឡើងសពសពទាំងអស់បានសេចក្តីសុខអត់មានអំណាចគម្រាមណាណាអត់វាធម្មជាតិ ទ្រព្យសម្បត្តិទុកដាក់នៅតាណាគាត់ចេះបាត់ព្រោះគ្មានចោរកម្មសូម្បីតែអស់ម្ដងគាត់មានអាណាយកផងអញ្ចឹងផ្ទះទាំងអស់មិនបាច់មានទ្វារបិទមិនបាច់មានសោមិនបាច់មានកលឹះប្អួយមិនបាច់មានលបងមិនបាច់មានទ្វារកលឹះលបងអញ្ចឹងលបងសោទ្វារកើតពីអីកើតពីមានចោររហូតដល់ដេកយាមទៀតចាស់ប៉ុណ្ណឹងហើយដេកយាមទៀតណា ម៉ោង2មានចោរអាអញ្ចឹងសេចក្តីសុខរបស់មនុស្សគ្មានទេណាធ្វើស្ងៀមបិទណាចាក់សោណាដេកយាមទៀតដេកមិនគ្រប់មិនឡើយទុកច្រើនណាអញ្ចឹងកាលណាដល់បកគលនឹងកាន់សិលសញ្ញាទានអ្នកវីរមនីមួយមានជនណាភ័យព្រឿងពីបាត់របស់ម្ល៉េះហើយសេចក្តីសុខកើតឡើងវាមាននៅក្នុងចិត្តរបស់មនុស្សជាតិព្រោះអាស្រ័យលែងធ្វើចោរកម្មអ ចាំណាបើអត់មានចោរអញ្ចឹងអត់មានអ្នកហិង្សាអញ្ចឹងឈ្មោះថាគ្មានបលិសទេគ្មាននគរបាលទេគ្មានទាហានទេគ្មានយុទ្ធជនយុទ្ធនារីណាបាញ់ទេថាមិនបានតែគ្មានព្រោះមានអាណាលួចណាណាឥឡូវនេះយើងទៅកើតបលិសធ្វើអីបើអត់មានចោរអត់មានតែសម្លាប់បើមនុស្សជាតិនៅក្នុងផែនដីណាផែនដីនោះវាគោរពគ្នាទៅវិញទៅមកតាំងពីប្រទេសជិតខាងទាំងអស់ គឺថាប្រទេសនេះដូចប្រទេសនោះប្រទេសនោះដូចប្រទេសនោះព្រោះគោរពគោរពខគោរពសិទ្ធតែសិទ្ធមនុស្សទៅវិញទៅមកម្ល៉េះហើយមនុស្សទាំងអស់អត់មានរបស់អត់បលិសចាប់ចោលបើអត់ចោលមានបលិសពីណាមកនៅតបាតាហ៊ានច្បាំងព្រោះមានសត្រូវចុះបើមនុស្សទាំងអស់អត់មានអ្នកសម្លាប់ផងអត់មានអ្នកលួចផងអញ្ចឹងមានបលិសពីណាមក អញ្ចឹងកាលណាបើសិនជាកម្មសិល5សាធុជនមិនចំណាប់សัตว์មិនលួចទ្រព្យគេមិនកំកូនគ្នាមិនភូតផលកុហកមិនសឹកទឹកក្បឹងថាវិការដែលកើតឡើងសម្ញាប់ជាតិនេះត្រូវសម្បូរសម្បូរព្រួយប្រាក់ខែចំណាយទៅលើកងទ័ពគ្មានប្រាក់ខែចំណាយទៅលើប៉ូលីសទាហានគ្មានប្រាក់ខែចំណាយទៅលើនគរបាលគ្មាន យន្តតែដឹកអ្នកដឹកនាំហើយនឹងពលរដ្ឋដល់ចឹងលុយនឹងយកទៅណាទៅដែលកើនទីកសិកម្មពាណិជ្ជកម្មវិសាកម្មស្អីទាំងអស់ដែលរស់ស៊ីចិនជីវិតនឹងយកមកដល់នឹងពេញខោអាវលៀកស៊ីធ្វើផ្ទះនៅឆ្នាំផឹកមានកង់មានអីសពសារពើគ្រឿងអលង្ការរហូតដល់លៀកកលែងអស់ស៊ីកលែងអស់អាដេកកលែងអស់ផឹកកលែងអស់ ពាក់គ្រឿងអលង្ការបលិចនោះឲ្យយកទៅណាយកទៅណាបើមិនជួយគ្នាបើមិនកសាងជាតិមាតុភូមិអញ្ចឹងប្រទេសទៅคลายទៅជាអរិយប្រទេសដោយអំណាចនៃបញ្ញសិលណាឃើញទេឲ្យឲ្យឲ្យឃើញជាតួយ៉ាងឲ្យឲ្យមើលឃើញអីសិល5វាចម្រៅប៉ុណ្ណាបុរាណធម៌នេះអញ្ចឹងវាមិនផុតអំពីនំគ្នាងាកមកបុរាណធម៌ទេទៅដល់ណាក៏ដោយនៅតែយូរយូរវិលមកនឹងវិញអា អាឥឡូវកាមេសុមិឆាចារៈគ្មានណាទៅចាប់កូនណាអញ្ចឹងបច្ចុប្បន្នបើសិនជាបុគ្គលមានត្រឹមតែប្តីមួយប្រពន្ធមួយដូចគ្នាស្រីពេស្យាគ្មានទេយ៉ាងហ្នឹងស្រីពេស្យាអត់ទេអត់ដល់អត់មានស្រីពេស្យាអត់មានរោគដែលកើតនាំពីស្រីពេស្យាទេសប្តាហ៍ថ្ងៃនេះយ៉ាងម៉េច ពិភពលោកសពថ្ងៃស្ដាប់មើលប្រាប់យូរជំងឺអេពីដើមយើងឮគ្រាន់តែស្វាយក្រាបអីទេឥឡូវអេតឥឡូវសពខ្មែរយើងនេះអេតច្រើនណាស់ហើយគិតមិនហ្នឹងអានឹងមកពីដៃសិលកាមេសោមច្ឆាចារៈអ្នកដៃសិលនឹងបច្ច័យគេស្អីពេសា ដើម្បីសោយផលនៃកម្មរបស់ខ្លួនចូលចិត្តអញ្ចឹងណាហើយអ្នកដែលមិនទាន់ដៃសិលទៅប្រព្រឹត្តឲ្យដៃសិលដូចគ្នាទៅថ្ងៃក្រោយទៅសត្វតែស្រីពេទ្យសាពេញនគរទាំងអស់សត្វតែមនុស្សដៃសិលកម្មវិសុមកហើយបើតែយ៉ាងនេះនោះស្រុកខ្មែរយើងឬក៏ពិភពលោកត្រូវសម្បូររោគហើយរោគនេះមួយអត់ជាទេ តែមួយមួយមកតាមអាត្មាដឹងឲ្យទៅចូលទៅមួយឈាមអេតឲ្យថយថយថយដេកទៅចាំងាប់ដេកទៅចាំស្លាប់ណែអានឹងមកវាអីរូបនឹងកើតវាអីកើតពីដាច់សិលតាមមេតោមានប្រពន្ធហើយមិនអស់ចិត្តទេទៅរកស្ត្រីដតីទៀតរហូតដល់យកអេតពីគេចូលខ្លួនហើយយកអេតពីខ្លួនទៅចូលទៅប្រពន្ធខ្លួនទៀតហើយមិនត្រឹមតែប៉ុណ្ណោះ ឲ្យទាំងកូនដែលកើតឡើងក្រោយសុទ្ធទៅរូបអេទាំងអស់ព្រោះអាស្រ័យកាមេសុមិឆាចារៈនេះឃើញទេនឹងលើកលើកឲ្យឲ្យឲ្យឃើញថារឿងអីហ្នឹងរឿងមកអំពីលះបង់បរាតធរលះបង់ធរពុទ្ធលោកសំដែងទៅពួកហើយដូច្នេះកាលណាបើសិនជាយើងនាំគ្នាកាន់តាមមេសមិឆាចារាវិរៈនេះ មនុស្សយើងអត់មានភ័យព្រួយទុកកូនកំមុំតោតណាក៏អត់គិតអញ្ចឹងហ៎ព្រោះវាគ្មានអ្នកចាប់ប្រពន្ធយើងទៅណាក៏អត់គិតវាគ្មានអ្នកចាប់អត់វាវាស្រួលចឹងដូចវាសុខហើយរោគគៀកើនពីចេះក៏គ្មានឡើយអវិការលុយកាក់ដែលសម្រាប់ជើងបារោគនោះមិនអស់នៅទាំងអស់សិតទៅនៅទាំងអស់និយាយកុហក ពាក្យថាកុហកនេះមេរោគធំផុនលេខចំពោះមនុស្សជាតិពាក្យថាកុហកស្មើនឹងពាក្យថានយោបាយនយោបាយអាក្រក់ណាពាក្យថាកុហកស្មើនឹងពាក្យថានយោបាយអាក្រក់អ្នកធ្វើនយោបាយកុហកមានបានអីក្រៅអំពីវិនិស្សកម្មទេគឺលទ្ធផលបានតែវិនិស្សកម្ម ទាំងខ្លួនវិនិស្សកម្មទាំងមនុស្សជាតិវិនិស្សកម្មទាំងភោគៈសម្បត្តិវិនិស្សកម្មទាំងវត្ថុធាតុនៅក្នុងដីវិនិស្សកម្មប្រទេសជាតិទាំងអស់សាសនាខណ្ឌហើយទាំងអស់ដោយសារមសាវិទ្យាអ្នកនឹងនិយាយកុហកតែគេមិនដឹងកុហកជឿហើយដល់ជឿជឿទៅវាលងលងកុហកនឹងទៅរហូតដល់អន្តរាយខ្លួនអន្តរាយប្រទេសជាតិដោយសារកុហកនៅយោបាយកុហក ជាធម្មយោបាយដំណើរជាក្រិតណាបើតាំងជាធ្វើត្រូវប្រទេសរុងរឿងបើធ្វើខុសប្រទេសខណ្ឌហោចអានដោយយើងដោយរឿងតំបាញ់ហ្នឹងលើកមកដល់ឲ្យដឹងអស់ណាណានយោបាយមានពីរទេនយោបាយមួយដើរដើរដើរដើរទៅអស់លីហើយមួយទៀតដើរដើរទៅចម្រើនណាអញ្ចឹងណាដែលចម្រើនមិនមែនហៅកុហកទេហៅសច្ចៈ សច្ចៈប្រែថាច្បាប់អ្នកណាកាន់ច្បាប់នឹងមានសច្ចៈធម៌ថាយ៉ាងម៉េចធ្វើអញ្ចឹងទៅពេលយ៉ាងម៉េចអនុវត្តអញ្ចឹងឃោសនាយ៉ាងម៉េចទៅអនុវត្តអញ្ចឹងនឹងបានគេហៅថាសច្ចធម៌នេះឧស្សាហវិទ្យាវិរៈនេះតែបើនិយាយផ្សេងធ្វើផ្សឹងនិយាយផ្សេងអនុវត្តផ្សឹងនេះមិនមែនហៅសច្ចធម៌ទេហៅឧស្សាហវិទ្យាអ្នកនេះមិនគោរពច្បាប់ម្ល៉េះហើយហិនហើយនគរដោយសារឧស្សាហវិទ្យា ពីបុរាណធម៌ព្រះសម្ដែងវិញសូរាព្រះដែលសំជាបានដល់ផឹកទាំងអស់គ្នាត្មងទៅនឹងបាយទីមានធ្វើការអូស៊ីអីលវលទៅក្អកវៃអីបកវៃវកគឺគិតពេញដៃបើប្រទាយទៅហ៊ានមួយនាំវាផឹកស្រាទាំងអស់វិញគឺយកខ្លួនមិនដឹងឲ្យយាមអីអស់ហ្នឹងហាន់ហើយខ្ទេចខ្ទីអស់នឹងសល់សូរាពីសម័យខាងដើមមកអស់នគរប្រមាណច្រើនណារឿងរឿងសារាហ្នឹងផ្ទះជំចាស់លើសម្ដែង នគរមួយវានេះហិនហើយដោយសារទុកចរាសត្វទៅស្រវឹងទាំងអស់ពេញនគរណែហើយប្រទះគ្មានបានអត់មានអាណាមកវាយក៏វាអត់ទៅរកស៊ីអីផងគ្រាល់ហេងលហានហ្នឹងដូច្នេះធម៌5យ៉ាងនេះណាព្រះអង្គណាលោកយាយលោកតាទីសិល5នេះកាលណាបើបកុលនៅក្នុងលោកនេះមនុស្សជាតិទាំងអស់នាំគ្នាវាកាន់ មិនជាអ្នកមិនសម្លាប់សត្វជាអ្នកមិនលួចទ្រព្យគេជាអ្នកមិន ចាប់ប្រពន្ធកូនគេពូថកុហកផឹកទឹកក្បឹងគឺមហាជនក្នុងលោកនេះត្រូវតែបានសន្តិភាពឯងណែបានទេជឿយ៉ាងហ៎ហ៎អីចុះនៅក្នុងភូមិនឹងផ្ទះនឹងភូមិនឹងនៅក្នុងស្រុកនឹងនៅក្នុងខេត្តនឹងប្រទេសនឹងសត្វប្រសើរ5មានអាណាសម្លាប់ណានាណានា លួចណានាណានា ទៅប្រខុសនឹងតាមឯណាអណត្តពុទ្ធកុហកឯណាអណត្តផលទឹកទៅវងឯណាវាអត់ដល់វាអត់ទៅមនុស្សទាំងអស់វាស្ងប់តែស្ងប់ទៅអស់អញ្ញាហើយបើសិនជាស្ងប់អត់អញ្ញាមិនបាច់ចាំស្វែងរកឧបាយដើម្បីការពារខ្លួនទេអញ្ចឹងទេអញ្ចឹងទេមិនបាច់ទេមិនបាច់ស្វែងរកឧបាយដើម្បីការពារខ្លួនទេអាវុធទាំងអស់នៅក្នុងលោក ចាប់តាំងពីដំបងដើរលំពេងទៅរហូតក្នុងលោកអាវុធទាំងអស់ហ្នឹងគឺសម្រាប់ជំរាបមនុស្សតែប៉ុណ្ណឹងឯងនឹងតួអញ្ញាហើយសម្រាប់ជំរាបមនុស្សរាតែលក្ខណៈខ្លះចេះប្រើខ្លះអត់ចេះប្រើអាវុធខ្លះមនុស្សយកទៅសម្លាប់មនុស្សដើម្បីប្រយោជន៍ខ្លួនមានអាវុធមួយចំនួនទៀតសម្រាប់ប្រយោជន៍ទឹកមនុស្សកុំឲ្យធ្វើអាក្រក់ ណាយើងយើងសម្រាប់នឹងចឹងណាអញ្ចឹងសិតអាញាដូចគ្នាយ៉ាងណាកាលណាវាសិល5ទៅមានដំណាក់រហូតដល់បងធ្វើអីទៅធ្វើដាវធ្វើនឹងពេងធ្វើពុទ្ធអីអញ្ចឹងប្រទេសត្រូវសន្តិភាពបាននៅក្នុងសម័យស្ដេចចក្រពត្តិរាជរាជកើតឡើងក្នុងលោកស្ដេចចក្រពត្តិទៅសាធជនទៅកើតឡើងក្នុងលោកហើយដោយប្រពុតអញ្ចឹងស្ដេចនឹងកណាកើតឡើងហើយលោកដើរទេសនានៅក្នុងពិភពលោកនឹងម្ដងដែលសារអំណាចយានអមរិយហោះសេះហោះ មានកប៉ាល់ហោះទៀតទេមានតែដំរីហោះសេះហោះតែទេសនានៅក្នុងពិភពលោកនឹងមនុស្សទាំងអស់ក៏នៅស្ដេចចាក់ទៅដល់ទេសនារឿងកាន់សិល5ទាំងអស់ក្នុងពិភពលោកកាន់សិល5ទាំងអស់អត់មាននរណាដាច់សិលទេហើយដល់តែកាន់សិល5ទាំងអស់នឹងយើងអំពីធម្មជាតិធម្មជាតិនេះផែនដីនេះប្រែប្រួលទៅតាមអំណាចនៃធម៌ធានធ្លាក់ត្រូវតាមរដូវភ្លាម ទៀងកាលខែភ្លៀងម្ដងមិនរលួយមិនស្ករលួយក៏អត់ស្ករក៏អត់ដល់ភ្លៀងត្រូវតាមខែទៅតាមដំណងអត់មានរដូវគឺថាស្មើគ្នាទាំងអស់3រដូវដើមឈើធញ្ញជាតិការប្រកបធ្វើស្រែចម្ការកសិកម្មអីសັບសារពើដំណាំដាំដុះ គឺល្អមានតែការមានគុណផលគ្រប់គ្រាន់ឲ្យកាន់ឡើងសម្រាប់មនុស្សជាតិអាហើយដល់របស់នឹងវាកាន់ឡើងគ្រប់គ្រាន់ហើយវាវាមានអវ័យអវ័យទាំងអស់ក្នុងនោះហ្នឹងហើយហើយបីដល់នោះបីវាសម្បូរដោយរ៉ែមាសមាសទឹកចៅត្បូងចេញពីផែនដីមកមនុស្សមានសិលព្រៀងត្រូវតាមរដូវត្រូវ ស្រែចម្ការក៏បានផលគ្រប់គ្រាន់ធម្មជាតិទាំងអស់សុទ្ធតែមានរ៉ែមាសប្រាក់ពេជ្រកៅត្បូងកាឡើងដើម្បីថ្វាយស្ដេចចាស់នេះថ្វាយមនុស្សអត់មានដូចជាស្ដេចសុទ្ធសនៈនគរ84000នគរនគរទាំងអស់កម្មសិលដូចគ្នាទាំងអស់34000អាយុវែងក្រានតែនៅកុមារភាពអាយុ84000ឆ្នាំ បានធ្វើជាឧបរាជ84000ឆ្នាំសោយរាជស្ដេចចក្រ84000ឆ្នាំចេញទៅធ្វើកម្មដ្ឋាននៃលោកតាលោកយាយ84000ឆ្នាំទៀតបានអស់អាយុទៅកើតជាព្រហ្មលោកនេះដោយសារអីដោយសារអំណាចបញ្ចសិលនេះអញ្ចឹងបានថារៀនសិល5ហ្នឹងវាឲ្យផលអញ្ចឹងអីឲ្យផលអញ្ចឹងអីកម្មផលយល់ទេយ៉ាងហ៎យល់ទេនេះ កម្មផលអញ្ចឹងវារឿងទឹកទាំងអស់សាសនាអញ្ចឹងហ៎រឿងពុទ្ធសាសនាគឺជារឿងវិទ្យាសាស្ត្ររឿងនៅផ្នែកហ្នឹងនៅវិជានៅផ្នែកមិនទាំងអស់តែមកអំពីយើងឡើងយកអរិយអត់គិតទៅនឹកឃើញពុទ្ធសាសនានឹងពលឹងវិញ្ញាណខាងសួរពលឹងវិញ្ញាណលពៀនអ្នកកម្មពុទ្ធសាសនានឹងនាំឲ្យក្រមានក្រឯណា តាមពុទ្ធសាសនានឹងនាំឲ្យមានហើយស្ថានភាពទៀតនេះតាមព្រោះដោយពុទ្ធសាសនាមកបើយើងនិយាយមកពិចារណាមកទៅកសាងលោកមិនមែនតែមកកសាងមនុស្សម្នាក់ទេកសាងជាគ្រប់គឺទៅគឺគ្រប់លើកសាងជាទាំងអស់គ្រប់គ្រប់វណ្ណៈទាំងអស់ព្រះខ្ញុំចលរហូតដល់លោកសំដៅកំឲ្យប្រកាន់ជាតិកំណើនឡើយឲ្យឡើងប្រកាន់ចិនចានឈ្វាយួនវៀតណាមថៃឡង់អឺរ៉ុបអាមេរិកចឹងលើឲ្យប្រកាន់ ពោះសម្លលើអសកម្មកម្មៈរហូតដល់លើកលះបង់តាំងអំពីទៀតហាមរសជាតិឲ្យនៅស្ទាល់តែបរមត្ថៈមានហើយនឹងរូបនេះដល់ម្លឹងអីដែរនៅលះបង់សេចក្តីប្រកាន់ទាំងអស់ពុទ្ធជាម្ចាស់ហើយបើសិនជាដើរតាមសាសនាពុទ្ធទាំងអស់គ្នាទៅឈ្មោះថាវាសក់ណាស់ទៅហើយនៅវាសក់ទីក្រៅហើយវាសក់ណាស់អញ្ចឹងកម្មខលចេះនិយាយយ៉ាងណាហ៎ ឆ្លើយក្រោយឆ្លោញចាឆ្លោញហ្នឹងខ្ញុំឲ្យឆ្លើយតែ3ម៉ាត់ពេកទៅពេកទៅពេកទៅឆ្លោវែងយកទលីងដើម្បីឲ្យចៅចៅសាក្រោយនឹងស្ដាប់បានផងគេសួរទៅលោកយាយលោកតាពុទ្ធសាសនាគឺអីជាកម្មផលហើយកម្មអាមិចផលអាមិចលើកទទួលយ៉ាងឲ្យឃើញក្នុងបច្ចុប្បន្នផងមកមើល នេះតែចេះនិយាយអញ្ចឹងបានគេជឿបានគេដឹងថាអោព្រះពុទ្ធសាសនាមានអានុភាពណាដូចកូនសិស្សសាលាអញ្ចឹងក៏ពុទ្ធយើងចាស់កណ្ដែងចេះណែឯងចង់ចេះទាំងរៀនខំប្រឹងស្ដាប់សូចេតោលីសូសូស្ដាប់គ្រូគ្រូបញ្យល់មកកប់ហើយស្ដាប់យកចិត្តទុកដាក់ចេដល់ពេលយកស្ដាប់ហើយយកមកទិញយកមកគិត ឲ្យចាំអើហើយបើសិនជាគិតទៅទឹះទៅសួរគ្រូពោបច្ឆាហើយដល់គ្រូដល់ស្រីមកលីគាត់ត្រូវតែនាំទុកទៅទៅពោលីហេសំបណ្ណោបណ្ឌិតោសោបណ្ឌិតោលះហុងខវេ បកគលណាប្រកបដោយធម៌យន្តយ៉ាងនេះនឹងបានទៅជាអ្នកប្រាជ្ញយ៉ាងធូរនៅព្រះពុទ្ធយើងចាស់លោកសម្ដែងអញ្ចឹងណាសម្ដែងអញ្ចឹងណាទៅទេហ៎ទៅទេណាព្រះពុទ្ធយើងចាស់លោកអង្គយើងយើងរឿងបំស្រន់អោព្រះអង្គអើយព្រះអង្គខ្ញុំសូមថ្វាយទេមកសិនឲ្យខ្ញុំប្រឡងជាប់ហើយបើសិនជាប្រឡងជាប់ចាំឡប់មកវិញគឺក៏ធម៌មកគូមកថ្វាយ ប្រពុតអានឹងមែនទេមែនទេមិនមែនប្រពុតទេអានឹងពីហិរៈសាសនាឯតាប្រពុតមានថាចេះអីប្រពុតលោកសំដែងថាម្នាក់ឯងចង់ចេះទៅរៀនទៅបងរៀនឲ្យចាំទៅឲ្យបាត់ឆ្ងល់ទៅកត់ត្រាចំណាំទុកនៅក្នុងខ្លួននោះដល់ពេលឯងប្រឡងជាប់ហើយនឹងប្រពុតខ្ញុំចេះលោកសំដែងចេះមានឲ្យសំដែងថាណែចង់ប្រឡងជាប់ទេមកបនកថាគាត់ទៅដាក់ជ័យមកស្និតទៅ ប្រពុតចំចាស់វាមកធ្វើចឹងអត់ទេប៉ុន្តែមកអំពីយើងចេះសម្រាប់គ្នាធ្វើដោយទាំងមិនដឹងខ្លួនណារួចរួចដល់ដល់ពេលទៅប្រឡងវាមិនចត់ថាប្រពុតមិនជួយប្រពុតអត់ជួយទេណាហើយមិនព្រមប៉ុណ្ណឹងទេថាព្រះវត្តនឹងអត់ប្រកែទេរូបបានវាអត់បានដោយបំណងមានគឺថាជាពេលវរៈដ៏ល្អប្រសើរបំផុត